លោកអ្នកនាងជាទីមេត្រីមិនចេះខ្មាស់គេទេប៊ូខាវធ្វើឲ្យមានរូបយន្តខ្មែរពាក់យ៉ាងសង្ហាបើងាកមកនិយាយអំពីស្ដេចប្រដាល់ដែលមានគេឈ្មោះល្បីល្បាញរបស់ថៃប្រិមិត្តនិយមទស្សនាវិស័យប្រដាល់ច្បាស់ជានឹកឃើញមុនគេគឺកីឡាករថៃមួយរូបលោកប៊ូខាវដែលគេបានស្គាល់លោកតាមរយៈការវាយប្រដាល់និងសពថ្ងៃនេះលោកបានក្លាយទៅជាគ្រូបង្វឹកកីឡាប្រដាល់មួយនេះហើយលោកមានឈ្មោះ នៅក្នុងជួរកងទ័ពទៀតផង។ ជាការពិតណាស់កីឡាករប្រដាល់ថៃរូបនេះគឺឧស្សាហ៍មានបញ្ហាជាមួយមហាជនខ្មែរយើងខ្លាំងណាស់ព្រោះលោកតែងតែធ្វើអ្វីមួយដែលជាផលប៉ះពាល់មកលើមហាជន ជាពិសេសការពិពេលថ្មីថ្មីនេះលោកទៅតែធ្វើឲ្យប្រជាជនខ្មែរមានការខឹងសម្បាមកលើរូបលោកជាខ្លាំងដោយកីឡាករថៃរូបនេះ បានមើងងាយមកលើកីឡាប្រដាល់គុនខ្មែរផងដែរ។ ដោយឡែកមានប្រភពមួយ បានបង្ហោះជាមួយនឹងរូបភាពមួយសន្លឹកកាលពីពេលថ្មីថ្មីនេះបានបញ្ជាក់ថាកីឡាករប្រដាល់បួខាវបានធ្វើអាវពណ៌ក្រហមមានជាមួយនឹងរូបយ័ន្តនៅលើអាវនោះដែលគេបានស្គាល់យ៉ាងច្បាស់ថាជាយ័ន្តនិងជាអក្សររបស់ខ្មែរយ៉ាងច្បាស់ច្បាស់ដែលកីឡាករប្រដាល់ថៃរូបនោះបានដាក់ចូលបន្ថែមជាមួយរូបមានឈ្មោះរបស់លោក ជាភាសាអង់គ្លេសជាដើម។ លើសពីនេះបានធ្វើអឹមហាជនរបស់ខ្លួនបាញ់ចេញមតិមិនពេញចិត្តស្អប់ខ្ពើមជាច្រើនដែលពួកគេបានលើកឡើងថាអគុណប៊ូខៅដែលបានប្រើប្រាស់យ័ន្តនិងសរសេរអក្សររបស់ខ្មែរប្រយ័ត្នអានមិនចេញគាត់ថាគាត់គឺជាជនជាតិគួយមិនមែនខ្មែរទេបែបគាត់ស្អប់ខ្មែរតែមិនមិនកិច្ចឲ្យផុតពីអក្សរខ្មែរទៅលោកគួយមិនមែនខ្មែរទេជនជាតិគួយដែរជាប់សាច់ឈាមខ្មែរមើលមើលគាត់ផង រតនាក៏មិនផុតពីអសរខ្មែរដែរហើយក៏នៅមានមតិជាច្រើនទៀតដែលមានការលើកឡើងមិនអស់ចាបីធ្លាយរូបថតមួយសន្លឹងដែលបួខៅបានពាក់ជាមួយនឹងអាវពណ៌ក្រហម ដែលមានសរសេរយ័ន្តនោះឃើញច្បាស់ច្បាស់គឺជាអសរខ្មែរដែលយើងដឹងហើយថាប៊ូខាវបានប្រកែកយ៉ាងច្បាស់ច្បាស់គេមិនមែនជាកូនខ្មែរនោះទេ ដើមប្រវត្តិរបស់គេគឺជាជនជាតិគួយ។